ទារកក្នុងផ្ទៃលូតលាស់បានល្អអាស្រ័យលើកត្តាសំខាន់សំខាន់ទាំងពីរនេះដើម្បីឲ្យគាត់លូតលាស់បានល្អគឺត្រូវការម្ដាយដែលមានសុខភាពល្អនិងអាហារូបត្ថម្ភល្អផងដែរនេះបើតាមការលើកឡើងរបស់លោកស្រីវិជ្ជបណ្ឌិតប្រាក់សផនេរីអនុរដ្ឋលេខាធិការក្រសួងសុខាភិបាលនេះជាកលឹះសំខាន់សំខាន់ក្នុងការថែទាំសុខភាពម្ដាយពេលមានផ្ទៃពោះនិងរបបអាហារចាំបាច់ដែលជួយឲ្យកូននៅក្នុងផ្ទៃលូតលាស់បានល្អ1 ម្ដាយមានសុខភាពល្អកាលណាម្ដាយមានសុខភាពល្អគ្មានជំងឺនឹងកាត់អ្វីកូនក្នុងផ្ទៃក៏មានសុខភាពល្អដូចគ្នាអញ្ចឹងហើយស្រីស្រីមានផ្ទៃពោះទៅតែប្រយ័ត្នប្រយែងនិងពិនិត្យសុខភាពឲ្យបានទៀងទាត់រឿងគួរធ្វើទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ហើយណាស់ឲ្យបាន4ដងត្រូវចាក់ថ្នាំតេតាណូសត្រូវលេបថ្នាំគ្រាប់ជាតិដែកឲ្យបានយ៉ាងហោចណាស់90គ្រាប់ញ៉ាំថ្នាំទម្លាក់ព្រូនឬសត្វល្អិត សម្រាប់ឲ្យបាន គ្រប់គ្រាន់ញ៉ាំអាហារចម្រុះមុខប្រការគួរជៀសវាងការងារធ្ងន់ធ្ងរកុំ stress ខ្លាំងពេក2អាហារូបត្ថម្ភគ្រប់គ្រាន់អំឡុងពេលពពោះម្ដាយត្រូវការអាហារូបត្ថម្ភទ្វេដងដើម្បីចិញ្ចឹមខ្លួនឯងផងនិងចិញ្ចឹមកូននៅក្នុងផ្ទៃផង ក្រៅពីញ៉ាំឲ្យបានច្រើនម៉ាក់ម៉ាក់ត្រូវចេះជ្រើសរើសអាហារដែលមានប្រយោជន៍ចំពោះសុខភាពផងដែររឿងគួរធ្វើត្រូវញ៉ាំអាហារឲ្យបាន5ពេល ក្នុងមួយថ្ងៃអាហារចម្បង3ពេលនិងអាហារសម្រន់2ពេលញ៉ាំអាហារចម្រុះមុខមានត្រីសាច់សូត្របន្លែផ្លែឈើញ៉ាំទឹកដោះគោប្រការគួរជិះវៀងស្រាបារី កាត់បន្ថយឬឈប់ផឹកកាហ្វេ អាហារក្រៀមក្រោះ អាហារឆៅឬចំអិនមិនបានឆ្អិនល្អត្រីសមុទ្រធំធំដែលសម្បូរជាតិបារតខ្ពស់អាហារផ្អាប់ប្រៃផ្អែមខ្លាំង